पुराना बच्चे नहीं Did you do? hai viên một kéo, hai viên một kéo, hai viên một kéo, hai viên một kéo, chạm một chân What? អាមុកឯលេងឲ្យដណើបដណើបចឹងអាប្រែកែកាមេរ៉ាប្រែមើលសុំសួរមានអារម្មណ៍មិនអត់ភ័យអត់ភ័យមិនភ័យអត់ ភ័យទេអស់ព្រលឹងប្រយអត់ភ័យទេអស់ព្រលឹងប្រដ ாய் ហ៎ភ័យអភ័យអមិញភ័យអភ័យអមើលសួរអ្នកបន្លាចគេមានអារម្មណ៍មិនដែរពេលឃើញគេភ័យចឹងខ្លោចខ្លួនឯងដែរនឹងមួយបាត់ហើយអានេះដល់ពូស្អីគេបងប្អូននេះ នៅវីដេអូប្រេងមានប៉ុណ្ណឹងបងប្រេងលេងខ្លឹមកែវ